ដួងច័ន្ទអើយដែលរះនៅលើវេហាអាញបនទៀបកាយយ៉ាបានទេបនទៀបខ្លួនបនទៀបខ្លួនអោយខ្ញុំមើលថែមើលថែតើបាន ចង់រៀបការនឹងស្រពេញស័យតើដឹងទេណាស្រចរណៃទុំបងនឹងថ្លៃមិនបាននៅក្បែរ បើមានឱកាសសុំរួមរស់ក្បែរស្រីសុំមើលថែថ្លៃរៀងរាល់ ប្រែក្បត់អូនអូនព្រៀបដួងច័ន្ទដែលរាសែនឆ្ងាយមងចង់ខ្លាយជាទុនសាយរះក្បែរមៀងមេចង់នៅក្បែរ នឹងស្រងពេញស័យតើដឹងទេណាស្រងចរណៃទុំបងនឹងថ្លៃមិនបាននៅក្បែរគ្នាបើមានឱកាសសុំរ ស្រីសុំមើលថែថ្លៃរៀងរាល់ សាយរះក្បែរមៀងមេចង់នៅក្បែរអូនគ្រប់ពេល សន្យាថាមើលថែអូនរហូត